ខ្ញុំកណ្ដាលជាបានរៀបរាប់អំពីរឿងការពិតក្នុងជីវិតរបស់នាងម្នាក់នឹងបានសាងជីវិត ជាស្ត្រីបេសយាចារ្យនឹងចិញ្ចឹមជីវិតដោយរូបសម្រស់របស់ខ្លួន នាងនឹងស្អាតហ្នឹងស្អាតហើយស្អាតជាងគេគឺសក់ទៀតសក់ហ្នឹងខ្មៅរលោង ណាខ្មៅរលោងធ្ងន់ឲ្យទៅដុកធ្លាក់មកដល់ចង្កេះហើយដល់ទៅខាងចុងងោបាស់ឡើងលើវាល្អអាកន្លែងហ្នឹងទៀតអញ្ចឹងដល់អញ្ចឹងទៅ បរោះបរោះដែលឃើញនាងហ្នឹងអត់ស្រឡាញ់មិនបានទេអត់ស្រឡាញ់ត្រង់ដែលថាលំអសក់ហ្នឹងបងហើយអាស្អីផ្សេងផ្សេងទៀតហ្នឹងក៏វាស្អាតព្រមជាមួយគ្នានឹងសក់ហ្នឹងដែរទៅប៉ុន្តែលិចសក់ហ្នឹងជាងទេណាលិចហ្នឹងហើយចិញ្ចឹមជីវិតអញ្ចឹងតែចិញ្ចឹមជីវិតដោយសាររូបសម្ផស្សរបស់ខ្លួនហ្នឹងអញ្ចឹងវាវាបង្កើតរឿងចំណែនដល់អ្នកដតីស្រីស្រីដូចគ្នាហ្នឹងណា វាចំណែនចំណែននឹងនាងហ្នឹងរស់ប្រាក់បានច្រើនស្អាតអេមកអំពីសក់នាងហ្នឹងវាស្អាតជាងអញមុខមាត់អីមិនសូវលើសប្រមាណទេសក់ហ្នឹងវាណាស់អញ្ចឹងប្រជុំគ្នា4 10នាក់ហ្មងចឹងប្រគ្រោះយោបល់គ្នាចុះឡើងទៅបានសោកនាងម្នាក់ដែលចិត្តដឹកជាមួយនឹងនាងសក់ស្អាតហ្នឹងណាសោកនាងនឹងបានឲ្យលុយឲ្យកាក់អីចឹងទៅនាងនឹង បានប្រាក់ពីគេអញ្ចឹងព្រមខ្សែផ្សំឆ្នាំឆ្នាំកក់សក់នឹងខ្សែផ្សំឆ្នាំកក់សក់យកទៅឲ្យនាងសក់ស្អាតនឹងឯងនាងសក់ស្អាតនឹងទៅងូតទឹកស្រះរៀនងូតទឹកស្រះកក់សក់រួចចុះទៅងូតទឹកស្រះទៅប៉ុណ្ណឹងឡើងមកសក់នឹងចាប់រុះហ្នឹងរុះរុះរុះរុះតតែអស់ដូចដូចសត្វព្រាបទៅពេកក្បាលអញ្ចឹងឬក៏ដូចជាក្បាលថ្មាតហ្នឹងតែម្ដងទៅពេកអស់តែរុះរុះតល្អហើយលេងដល់រុះអស់មានស្អាតអីទៀត បើកោវាគ្រាន់នៅឃើញខ្មៅខ្មៅអីអីដល់អារុះអញ្ចឹងវាអស់លេងតែពេកតែម្ដងអញ្ចឹងចេញក្រៅក្រុងទាំងចេញពីក្រុងពេលរៀនអស័យតទូតែសពួតនឹងឯងរហូតដល់ទៅមានការស្រេកឃ្លានអញ្ចឹងទៅវាឈប់ខ្មាស់ឈប់អីចូលមកក្រុងវិញណាថាអីថាទៅប្រកបមុខរបរធ្វើប្រេងល្ង ហ្នឹងនៅសល់ប្រកាសខ្លះបន្តិចបន្តួចខ្ចីគេខ្លះអីខ្លះដើររត់ទិញក្របល្ងពីគេយកមកធ្វើប្រេងលក់ណាហើយថ្ងៃក្រោយមកទៀតបានដើមទុនក្រន់បើកហាងលក់ស្រាហ្មងនឹងលក់ស្រាទៀតហើយលក់ស្រាទៅពេលមួយនោះមានគេទៅបរិភោគស្រានៅក្នុងរោងនាងហ្នឹងសវឹងសវឹងសវឹងទៅអត់រួមទៅថែមមិនថែមទៀតដេកនៅរោងនាងហ្នឹង អេមកម៉ែលមកដេកច្វឹងក្អួតអ្វីអវៈស្អុយឡប់ពេញទៅនឹងអាហ្នឹងមកពីខ្លួនឯងលក់ស្រាណាប៉ុន្តែដល់ទៅអញ្ចឹងវាតោះចិត្តនឹងអ្នកស្វឹងដេកក្អួតពេញទៅនឹងនឹងសម្រាប់ខោអាវគេយកទៅលាក់បាត់អស់ណាខោអាវអ្នកស្វឹងស្រាហ្នឹងអញ្ចឹងទៅប៉ុន្តែដល់ទៅក្រោយមកទៀតណាដល់ទៅក្រោយមកមានព្រះខ័យណាស្របទៀតព្រះខ័យណាស្របក្នុងសាសនាព្រះសម្មាសម្ពុទ្ធកសបៈទសពលណា ក្នុងសម័យមនុស្សអាយុ20000ឆ្នាំណាចាប្រកៃណាស្រាប់នឹងនិមន្តទៅបណ្ឌបាតប្រាប់ទៅកើតសេចក្តីជ្រះថ្លាកើតសេចក្តីជ្រះថ្លានិមន្តនិមន្តលោកម្ចាស់ទ្រង់នៅលើអាសនៈសួរដួលក្រាលអាសនៈត្រឹមត្រូវរួចទៅបានម្សៅទៅនាងនឹងសំម្សៅជាមួយនឹងប្រេងល្ងចេះធ្វើម្សៅបានគ្រឿងកោអូគ្រឿងអីយកមកលាយប្រេងល្ងយកទៅប្រគេនប្រខៃណាស្រាប់ ហ្នឹងមួយអង្គហ្នឹងឯងលោកអនុគ្រោះនាងហ្នឹងក៏ទទួលទៅហ្នឹងនាងហ្នឹងក៏បានឱកាសកម្មឆាត់បាំងកម្មឆាត់បាំងប្រកៃណាស្រាប់ហ្នឹងអញ្ចឹងទៅប្រកៃណាស្រាប់ហ្នឹងនិមន្តទៅក៏កម្មឆាត់បាំងប្រកៃលោកបានឆ្ងាយល្មមរួចទៅបានត្រឡប់មកហ្នឹងមិនឃើញមានប្រកេនអីច្រើនទេឃើញតែពីរឿងម្សៅ លាយទៅដោយប្រេងល្ងហ្នឹងហើយនៅពេលដែលប្រខៃមកស្របនឹងឯងអនុមោទនីម្ដែងជាថាទៅក៏តាំងសេចក្តីប្រាថ្នាសូមឲ្យខ្ញុំប្រកាសណាខ្ញុំម្ចាស់ហ្នឹងមានសក់ល្អលឹះមុនទៅទៀតដល់ប្រាថ្នាចង់ល្អលឹះមុន នឹងតទៅមុខហ្នឹងពេញចិត្តជ្រះថ្លានឹងប្រខៃណាស្របណាប្រាថ្នាសូមឲ្យមានសក់ល្អស្រឡាញ់សក់ទៀតវាបាត់បង់ទៅសោកស្ដាយ ក្នុងចិត្តហើយក្នុងជាតិហ្នឹងមិនបានទទួលនៅទិដ្ឋធម្មវេទនីយកម្មទេមិនឃើញថាមានសក់អីបានដោះអីបានវិញទេតាមរឿងនឹងមួយរឿងចឹងទៅក្នុងពេលហ្នឹងធ្វើបន់ប៉ុណ្ណឹងអស់ជីវិតទៅបានកើតទៅជាវិមានកៈប្រែទៀតណាមានវិមានកើតឡើងនៅនឹងកដាលសមុទ្រទៀតណា មានវិមានកើតឡើងនៅកណ្ដាលសមុទ្រណាប៉ុន្តែអត់មានសម្លៀកបំពាក់អូយតែនិយាយពីសក់ស្អាតអូយស្អាតបិទបាំងខ្លួនតែនឹងសក់ឯងចាប់ពាក់កដាលពាក់មកលើស្មាខាងមុខបិទបាំងអាខាងមុខអាមកណាត់ក្រោយតលាក់ទៅក្រោយបិទបាំងខាងក្រោយអត់មានសម្លៀកបំពាក់ណាហើយអានឹងមករយៈពេលដែលសោយសម្បត្តិនៅក្នុងវិមានរួចទៅចុកតេពីវិមានហ្នឹងធ្លាក់នរកទាំងហ្នឹងគឺ ក្នុងជីវិតរបស់នាងនឹងធ្វើកុសលធ្វើកុសលដែលបានក្រាលអាសនៈប្រកេនប្រខៃណាស្រាប់ណាទៀតកិច្ចការងារប៉ុណ្ណឹងណាជាមួយគ្នានឹងការបាំងឆ័ត្រថ្វាយប្រខៃណាស្រាប់ហ្នឹងបានវិមានទៀតវិមានសម្បូរទៅដោយរតនៈមានរូបតម្រៃរូបផ្សេងមានរូបមនុស្សប្រុសមនុស្សស្រីរូបចម្លាក់រូបគំនូនៅក្នុងវិមានហ្នឹងហ្នឹងមានរូបនៅហ្នឹង ប៉ុន្តែបាបកម្មនោះស្រាតខោអាវគេទេស្រាតខោអាវអ្នកផឹកស្រាផងមនុស្សទ្រុសសិលផងដល់ទៅកើតទៅអត់ខោអាវខ្លួនឯងអាហ្នឹងវាអញ្ចឹងអំពើធ្វើយ៉ាងណាការពិតនៃជីវិតវាត្រូវអញ្ចឹងណាបានថារឿងនៃជីវិតរបស់យើងវាពិតគ្រប់យ៉ាងទាំងអស់សត្វតែមានហេតុយើងមិនចាំបាច់បន្ទុះទេខំធ្វើតែល្អទៅហើយធ្លាក់នរកធ្លាក់នរកដោយសារអកុសលកម្មធ្លាក់នរកនរកមានទ្វា4ណាទៀតហ្នឹងហើយដល់ រួចពីនរកនឹងមកមកកើតជាទេពធីតាវិមានកៈប្រែតក្នុង ក្នុងកំណើទេវតាណារៀនពាក្យថាប្រែតមែនប៉ុន្តែពេតៈហ្នឹងមិនមែនសុទ្ធតែរឿងប្រែតក្នុងអបាយភូមិទេណាគឺវិមានកៈប្រែតហ្នឹងក្នុងកំណើទេវតាចាតមហារាជិកាដោយស្ដេចយមរាជស្ដេចយមរាជហ្នឹងគឺជាស្ដេចវិមានកៈប្រែតណាទៀតហ្នឹងបដិសន្ធិដោយអហេតុកៈបដិសន្ធិក៏មាន ទុហេតុកៈបរិសន្ធិក៏មានតិហេតុកៈបរិសន្ធិក៏មានបាច់យមរាជបាច់យមរាជមិនមែនមានតែមួយទេណាចឹងណានៅក្នុងបរមត្ថយោតិកៈដែលសំដែងហ្នឹងនរៈមាន8រណ្ដៅនរៈធំធំណាហើយនរៈនោះសិតតែមានទ្វា4ហើយស្ដេចយមរាជក្នុងនរៈមួយរណ្ដៅមាន4ស្ដេចយមរាជណាអញ្ចឹងស្ដេចយមរាជក្នុងនរៈមាន32យមរាជទៀតស្ដេចយមរាជមាន32ក្នុងនរៈ 32អង្គដាច់យមរាជខ្លះបានសម្រេចមគ្គផលទៅណាឈប់ឈប់ណារូបអាក្រក់ឈប់លំបាកឈប់លំបិនហើយហ្នឹងមានសម្រាប់អ្នកផលទៅទៀតហ្នឹងហ្នឹងនៅក្នុងកំណើតទេវតាចាតុមហារាជិកាទៀតហ្នឹងចាតុមហារាជិកាវាមានថ្នាក់ក្រោមក្រោមមកអញ្ចឹងពួកយៈពួកអមនុស្សផ្សេងផ្សេងទៀតច្រើនណាស់លំបាកលំបិនលែមលហាមដោយសារ អត់បាយអត់អាហារអីក៏មានតែទេវតាមានប៉ុន្តែអត់បាយអត់អាហារអីនៅក្នុងកំណើតយៈមានក្នុងយៈខសង្យុត្តមានសម្ដែងទឹកថប់ហ្នឹងហើយយមបាលចឹងដែរចឹងយមបាលហ្នឹងមិនមែនសត្វនរកអីណាយមបាលក៏គឺជាកំណើតពពួកទេវតាចាត់ទៅមហារាជការហ្នឹងដែរប៉ុន្តែកាលដែលនៅជាមនុស្សមានអធិស្ស្រ័យចូលចិត្តចូលចិត្តនឹងអ្នកដតីបៀតបៀនបៀតបៀនគេណាខ្លួនឯងមិនបានទៅបៀតបៀនអីទេប៉ុន្តែអអឺហ្នឹងវាយវាទៅសម្ដាប់ទៀតទៅ ស្អីស្អីធ្វើទុកធ្វើទរណកម្មវាទៅកម្ោចទៅខូចកម្ោចទៅអាក្រក់មានអធិស្រ័យអញ្ចឹងអាហ្នឹងសិតតែបាបឯណាប៉ុន្តែបាបហ្នឹងមិនបានឲ្យផលវាគ្រាន់តែជាឧបនិស្សយបច្ច័យទៅបានមហាកុសលឯណានេះមួយថ្នាក់ក្រោមក្រោមហ្នឹងនាំឲ្យទៅកើតក្នុងកំណើតចាតមារិយកាថ្នាក់ក្រោមហ្នឹងទៅបង្កើតជានាយនៃរយិបាលហ្នឹងទៅយមបាលនោះអាហ្នឹងវាមានអធិស្រ័យចូលចិត្តតែសម្លាប់ចូលចិត្តតែវាយពួកសត្វនរកហ្នឹងឯងទៅអាហ្នឹងវាមានអញ្ចឹងហើយចំណែក ខ្មាតនរៈខ្មាតយៈទៀតចំពោះសដែកបើដាដេញចឹកប្រែតវិញផោះបែកឆ្អឹងបើកយកខួរក្នុងឆ្អឹងប្រែតនឹងស្រែចឹងទៅ មានឆ្កែនរៈឆ្កែយៈសត្វកាចកាចក្នុងនរៈហ្នឹងអាហ្នឹងសត្វតិឆានធម្មតាទៀតនឹងប៉ុន្តែវាត្រូវកើតនៅក្នុងកំណើតហ្នឹងចឹងនឹងរៀបរាប់អំពីរឿងវិមាននៃកប្រែតហ្នឹងដល់អញ្ចឹងទៅអាហ្នឹងវាត្រូវនឹងរឿងយើងធ្វើការប្រាក់នេះដែរក៏សាងរោបាយក្នុងវត្តហ្នឹង ចឹងតែមានគ្រឿងសពគ្រប់ទាំងអស់មានឈើមានដំបូលមានអីហ្នឹងយើងបូជា ចំពោះសង្ឃទៅណាទៀតវាស្នាចំពោះសង្ឃទៅមើលនាងហ្នឹងនាងហ្នឹងឈ្មោះខាឡាតយៈបេតៈណាទៀតនៅក្នុងបេតវត្ថុខាឡាតៈហ្នឹងប្រែមកថាទំពេកខលោចង្លោស្អាតហ្នឹងណាអាហ្នឹងដែលបានធ្វើបន់អីក្រលក្រន់តែក្រាលអាសនៈប៉ុន្តែបដិជាអកៈហ្នឹងចំណាប់ហ្មងទៀតប្រខៃណាស្របហើយ បានបាំងឆាប់នោះគ្រាន់តែបាំងឆាប់នោះទេបានដល់ទៅវិមានទៅប៉ុណ្ណឹងជាមួយនឹងប្រខេណាស្របនោះទេបានតែកូនប្រុសស្រីខំធ្វើបន់ជាមួយមេដាបេដាទៀតមេដាបេដា ជាព្រះអរហន្តរបស់កូនប្រុសស្រីអាហណៃយ៉ាជាប៉ុតតាហ្នឹងធ្វើបន់មួយម៉ែឪទៀតនឹងថ្វាយបង្គំមេដាបេដាបំរើមេដាបេដាសពគ្រប់ទៅអឺហ្នឹងពេលមួយ ពេលពេលមួយហ្នឹងយូរមកហើយទៅរហូតតាំងអំពីសាសនាព្រះសម្មាសម្ពុទ្ធកាសបៈទស្សពលរហូតដល់ព្រះសម្មាសម្ពុទ្ធបរមលោកគ្រូបានត្រាស់ព្រះសមណៈគូដំរំគ្រូយើងបានត្រាស់ព្រះអង្គទ្រង់ប្រកាសធម្មចក្រកបវត្តនសោតនៅព្រៃសិបតនមកតេយវ័នរួចទៅជាលំដាប់ព្រះអង្គទ្រង់គង់នៅចេតវនារាម ជាលំដាប់លំដោយភាសាក្រោយ ក្រោយច្រើនមកហ្នឹងក្នុងកាលនោះមាន អ្នកសំពើទាំង